អនុមោទនាស្ដាប់ព្រះធម៌ទេសនាសូមអនុមោទនានមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយស្សៈ ទូលព្រះបង្គំខ្ញុំព្រះករុណាទាំងពីរព្រះអង្គសូមកំបងគង់អញ្ជលីនមស្ការថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតគឺមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរគង់ពោះក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងសពសពការទាំងពួង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 ព្រះអង្គគ្រូចោតញ្ញាណោវុនវណ្ណា ជា ព្រះចៅអធិការ ប្របីដាសង្ឃវត្ត ស្រះធុលដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាកោតក្រែងអាត្មាភាពសូមចម្រើនពរញាតញោមពុទ្ធបរិស័ទ ប្រុសស្រីគ្រប់រូបទាំងអស់ដែលតែងតែនិយមតាមដានស្ដាប់សម្លេងព្រះធម៌តាមរយៈប៉ុស្តិ៍វិទ្យុនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសេចក្តីរាប់អាននិងដោយសេចក្តីជ្រះថ្លាចម្រើនពរញាតិញោមពុទ្ធបរិស័ទលោកយាយលោកតាភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកនៅក្នុងកម្មវិធីបុណ្យនេះ និងសូមចម្រើនពរដល់លោកតាអាចារ្យគ្រប់រូបដែលជាធិបតីក្នុងការចូលរួម ចាត់ចែងនៅកម្មវិធីបុណ្យនេះដោយសេចក្តី រាប់អាននិងសូមចម្រើនពរដល់ធានាធិបតីសម័យដើមទៀនប្រធានដើមប៉ុនគ្រប់រូបដែលមានសទ្ធាជ្រះថ្លាបំពេញប៉ុនបំពេញកុសលតក្ខិណានុបទានគម្រប់ខួប100ថ្ងៃជូនលោកតាឧបាសកដែលជាស្វាមីត្រូវជាឪពុក ដែលបានធ្វើការលកិរិយាទៅកាន់លោកខាងមុខហើយនោះសូមទទួលការរាប់អានពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អានក្នុងព្រះធម៌ទីតីពីការតាំងបត់នមស្ការមកប្រមាណប៉ុណ្ណេះតម្រូវត្រូវកាលពេលវេលាអាត្មាភាពទាំងពីរព្រះអង្គនឹងបានឱកាសក្រោមការរតនារបស់ម្ចាស់ដើមទៀនធានដើមបុណ្យ ដើម្បីនឹងចូលរួមសម្ដែងព្រះធម៌ទេសនា ក្នុងកម្មវិធីបុណ្យគម្រប់ខួប100ថ្ងៃឧទ្ទិសកុសលជូនចំពោះ លោកឧបាសកសំញោធ្វើមរណកាលទៅកាន់លោកខាងមុខអរិយកាល100ថ្ងៃនេះនឹងដើម្បីឧទ្ទិសកុសលជូនចំពោះបពការីជន ទាំង7សន្តានហើយនៅក្នុង កម្មវិធីប៉ុននេះ អ្នកមានសទ្ធាផ្ដើមប៉ុនទី1គឺប្រដាច់ជគុណព្រះនាមវុនវណ្ណានិងលោកអាចារ្យគណៈកម្មការវត្តស្រះធុលគណៈសាធុជ្រះត្រាលោកម្ចាស់ជាបិតាសង្ឃនិងដែលមានសទ្ធាជ្រះថ្លារួមជាមួយនឹងលោកអាចារ្យគណៈកម្មការញាតិពធរបស់លោកតាបាសកណាសឹមញ ឡើងបានមានប្រវត្តិមានដើម្បីផ្ដើមពិធីបុណ្យនេះ ទី2ឧបាសិកាម៉ៃសអែមត្រូវជាភរិយារបស់លោកតាបាសក់សំញោទី3អ្នកស្រីញ៉ណៃស៊ីមលោកតូនីព្រមទាំងបតនិងកូនចៅអានឹងចៅឯណាទៅខ្ញុំតូនីអឺក៏ ហ្នឹងហើយនៅឆ្ងាយទីមើលមិនសូវឃើញព្រោះលោកតូចដែរបាំងការឈូកខ្ញុំទី4អ្នកស្រីញ៉សូម៉ាលី លោកឆែមដឿនព្រមទាំងបុតនិងចៅឯណាទៅញោមម៉ាលីញោមម៉ាលីណាបើហើយទី4លោកញ៉ឆាវិននិងអ្នកស្រីឈិនរីមព្រមទាំងបុតនិងចៅបើឯណាលើញោម ក៏រៀបភ្ញៀវហ៎ក៏រៀបភ្ញៀវទី6អ្នកស្រីញ៉ធារី និងលោកច័ន្ទព្រមទាំងបុតនិងចៅណាញោមធីរីបើអូឲ្យម៉ាប់ម៉ាប់ហ្មងណាញោមបើសាធុញោមអឺទី7អ្នកស្រីញ៉ម៉ាឡា និងលោកអេងរ៉េមព្រម ទាំងបុតអូស្គាល់ច្បាស់ដូចថ្ងៃញោម ដល់ណាបើនៅមុខនេះបើឲ្យណាពូទៅណាពូអាត្មាថាតតអាត្មាចាស់ជារាក៏អាត្មាអត់ភ្លេចហ្នឹងហើយសាធុនឹងទី8អ្នកស្រីញ៉មឡៃលោករនស៊ីវថាព្រមទាំងបុតណាណាអូមីងម៉ឡៃបថាមើលទៅត្រង់ក្មេងជាងគេកូនបើណាហ្នឹងហើយ ហើយអត់ដែលស្គាល់ប្តីគាត់ទេបាទនៅរៀបភ្ញៀវហ្នឹងហើយនៅសាធុនេះនៅគឺជាឈ្មោះរបស់ធានាធិបតីសម័យដើមទានប្រធានដើមប៉ុនដែលបានប្រពកម្មវិធីតកណានុប្រធានគម្រប់ខុម100ថ្ងៃជូនចំពោះបាសកសំញនេះហើយកម្មវិធីប៉ុននេះផងដែរប្រព្រឹត្តទៅនៅថ្ងៃសៅរ៍500ខែបោះឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2500 2564ត្រូវនឹងថ្ងៃទី22ខែមករាឆ្នាំ2022វេលាម៉ោង1:00នាទីរសៀលជួបជុំពុទ្ធបរិស័ទបងប្អូនកូនចៅប្រពៃពិធីក្រុងពេលីវេលាម៉ោង3:00នាទីរសៀលធ្វើបទនមស្ការប្រតនត្រ័យនិមន្តប្រសង្ឃចម្រើនព្រះប្រិត្តនិងសម្ដែងពធទេសនាម៉ោង4សោតសននីតិរសៀលទទួលបដិសន្ធារៈជាកិត្តិយសអញ្ជើញចូលរួមនិងពិសាភោជនាហារ លុះព្រឹកឡើងថ្ងៃអាទិត្យ6រោចត្រូវនឹងថ្ងៃទី23ខែឆ្នាំដដែលវេលាម៉ោង7:30នាទីព្រឹកប្រគេនជាគូព្រះសង្ឃវេលាម៉ោង10:00នាទីព្រឹកពិធីពិស្ដា7ចប់ និងវេផតាហាប្រគេនព្រះសង្ឃជាកិច្ចបង្ហើយនៃកម្មវិធីបន់បញ្ជាកម្មវិធីបន់នេះប្រារព្ធធ្វើនៅភូមិស្វាយឃុំមានជ័យស្រុកឧដុង្គខេត្តកំពង់ស្ពឺ បាទសូមអនុមោទនីអញ្ចឹងនៅក្នុងកម្មវិធីនេះផងដែរក៏បានរៀបរាប់នៅក្នុងប្រូក្រាមដែលម្ចាស់ដើមទានប្រធានដើមបុណ្យរៀបចំទុកជាស្រេចហើយក៏បានរតនាព្រះសង្ឃចម្រើនព្រះបរិត្តក៏បានចប់សពគ្រប់នៅកិច្ចព្រះសង្ឃត្រូវសម្ដែងព្រះធម៌ទេសនា ហើយការសម្ដែងពធទេសនានាវេលាគ្រាឱកាសនេះផងដែរញាតិញោមពុទ្ធបរិស័ទ ជាពិសេសធានាធិបតីបានរៀបចំអរតនីព្រះធម្មកតិកាចារពីព្រះអង្គដើម្បីសម្ដែងព្រះធម៌ទេសនាមានអង្គខ្ញុំប្រកករណាអាត្មាភាព ភិក្ខុសុតរេតគង់នៅវត្តថ្មីដងតុងឃុំរងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺរួមជាមួយនឹងព្រះអង្គគ្រូវុនវណ្ណាជាប្របីដាសង្ឃវត្តស្រះធុលក៏ចូលរួមសម្ដែងពធទេសនាហើយពេលដែលឡើងក្រេធម្ម មកពិសេសទេសនានេះសំខាន់តែអភ័យទោសអព្យាស្រ័យពីញាតិញោមពុទ្ធបរិស័ទដែលដឹងកិច្ចព្រះវិន័យក៏ដូចជាព្រះអង្គគ្រូពេលដែលឡើងមកលើក្រេធម្មាសនៈហ្នឹងរុញគ្នាណាញោមណានឹងអាត្មាក៏ដឹងថាខ្លួនឯងហ្នឹងគឺវាសាតិចនឹងបងវាខ្ចីក្រោយព្រះអង្គគ្រូទេតែសូមព្រះអង្គគ្រូនៅក្រេខាងក្រោមព្រះអង្គគ្រូថាអត់អីទេអ្នកមកពីឆ្ងាយនឹងឡើងទៅលើទៅទុកឲ្យគេនឹងនៅក្រោមក៏បានព្រោះ អញ្ចឹងខ្ញុំកណានឹងក៏សូមការអនុញ្ញាត អនុគ្រោះកុំឲ្យ ខុសទោសនៅក្នុងព្រះវិន័យមានទោសមានអាបត្តិកណាអញ្ចឹង ការដែលខ្ញុំបកករណាបានការអនុញ្ញាតនេះហើយក៏សូមតាំងងារផ្ដល់សិទ្ធខ្លួនឯងជាព្រះមហាថេរៈនិងព្រះមហាថេរៈគឺជាអ្នកចាត់ចែងក្នុងការសាកសួរនៅបញ្ហាកម្មផ្សេងផ្សេងនិងសាកសួរទៅប្រគុណម្ចាស់ដែលជា ព្រះភេរៈហើយតាំងងារលោកម្ចាស់ជាព្រះអនុថែនឹងសូមលោកម្ចាស់ព្រះអង្គគ្រូទទួលដោយតណ្ហិភាពមិនបាច់ណាទទួលថាព្រម ឬក៏មិនព្រមអីទេនៅក្នុងភេរៈនេះផងដែរគឺខ្ញុំកណាកំឲ្យខាតពេល នឹងបានឱកាសដើម្បីដណ្ដឹងសាកសួរនៅបញ្ហាកម្មផ្សេងផ្សេងតែមុននឹងសាកសួរនោះផងដែរក៏សូមសំណាក់ខន្តីអព្យាស្រ័យទឹកចិត្ត របស់ញាតិញោមពុទ្ធបរិស័ទទាំងអស់អ្នកស្ដាប់ព្រះធម៌ប្រសិនថាការសម្ដែងព្រះធម៌របស់អង្គខ្ញុំបើករណាអាត្មាភាព ទាំង ពីរព្រះអង្គសម្ដែង ទៅ ហើយស្ដាប់បានក៏ដែរមិនស្ដាប់បានក៏ដែរធ្វើមុខឲ្យដូចជាស្ដាប់បានណាញាតិញោមណានឹងហើយសំដែងទៅពីរោះក៏ដែរមិនពីរោះក៏ដែរធ្វើមុខឲ្យដូចតែកំពុងតែពីរោះណាញោម នឹងស្ដាប់យល់ក៏ដែរមិនយល់ក៏ដែរធ្វើមុខញញឹមញញឹមឲ្យដូចកំពុង តែជ្រាបកំពុងតែយល់ទៅចោះដើម្បីលើកទឹកចិត្តខ្ញុំ បកករណាអាត្មាភាពទាំងពីរព្រះអង្គហើយសំដែងមិនយូរទេណាសំដែងត្រឹមតែ1ម៉ោងទេ តែបើលើសពី1ម៉ោងយាយសូមទាញស្បោងឬក៏ត្រកស្លាឲ្យសញ្ញាដល់អាត្មាភាពទាំងពីរព្រះអង្គហើយតាបើសិនជាយូរពេកសូមមើលនាឡិកាឲ្យសញ្ញាឲ្យអាត្មានឹងលះចប់ណាតាណានឹងសូមជ្រាប នឹងជាដំណឹងឲ្យហើយកុំឲ្យថាហេលោកថាទេតែមួយម៉ោងទេឥឡូវលើសមួយម៉ោងទៅហើយ លើក នាឡិកាមកឲ្យសញ្ញាថាអាត្មានឹងឲ្យឆាប់ចប់ទៅនឹងតែប្រសិនណាក្រោមពីមួយម៉ោងយាយយាយតាតាកំអានតែតា scale ស្គលអ่ะ scale ស្គលកំអានក្អេលក្អូលតាសៀ នឹងចេញទៅក្រៅទាញតំណប់ជើងឲ្យអត់ត្រឡប់មកវិញណាតាណាណាយាយណាចាំឲ្យចប់ចាំទៅទាំងអស់គ្នាទ្រាំឲ្យបាន ចប់ក្នុងមួយពេល ក្នុងមួយគណៈនេះដែលយើង បានសន្សំពូលគឺការស្ដាប់ព្រះធម៌នេះ វាមានគុណតម្លៃសម្រាប់ជីវិតរបស់យើងពីព្រោះធម្មទាននេះពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែង ថា ធម្មទានរមែងឈ្នះអស់ទានទាំងពួងពីព្រោះមានតែធម្មទាននេះទេអាចញ៉ាំងបញ្ញាស្មារតីឲ្យបានកើតឡើងប្រកបកំណត់ ចំណេះវិជ្ជាឲ្យបានដឹងកំកំចាត់ចេញនៅអវិជ្ជាកំចាត់ចេញនៅមិឆាទិដ្ឋិការយល់ច្រឡំការយល់ខុសឲ្យដឹងនៅបននៅទោសនៅបននៅនៅអំពើអាក្រក់ផ្សេងផ្សេងនឹងឯងអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងឡាយនឹងតាំងចិត្តស្ដាប់ព្រះធម៌ទេសនាដោយសេចក្តីគោរពតាំងចិត្តស្ដាប់ព្រះធម៌ទេសនាដោយសទ្ធាជ្រះថ្លាគ្រប់គ្រប់គ្នាអនុមោទនីអញ្ចឹងនៅក្នុងសេចក្តីនេះផងដែរ ខ្ញុំកណាគិតថាប្រធានបទដែលត្រូវសម្ដែងពធនឹងមិនឲ្យណាឆ្ងាយអំពីកម្មវិធីបន់ទេ ពីព្រោះញាតញោមពុតបរិស័ទមួយលើកូនចៅប្រុសស្រីធ្វើបុណ្យតក្កិណានុបទាន តែងតែចង់ដឹងអំពីបុណ្យតក្កិណានុបទានហើយអញ្ចឹងមុននឹងចូលដល់កម្មវិធីបុណ្យតក្កិណានុបទាន ឬក៏មុននឹងអធិប្បាយស្រាយនៅតក្កិណានុបទាននេះខាងដើមខ្ញុំប្រកាសរណាជាព្រះមហាថេរៈសូមអនុញ្ញាតដើម្បីសាកសួរអំពីកណាម្ចាស់និងអំពី ទឹកចិត្តសទ្ធាជ្រះថ្លាបណ្ដាឲ្យបុណ្យនេះកើតឡើងតើអាស្រ័យមានអ្វីជាហេតុនឹងអាស្រ័យមានអ្វីជាហេតុបានជាកូនចៅប្រុសស្រីនឹងឯងអាចធ្វើបុណ្យនេះបាននឹងមិនមែនថាកូនស្រីកូនប្រុសឬក៏ញាតិសន្តានរបស់លោកតាសឹមញ៉នេះទេដែលអាចធ្វើបានសំបីតែញាតិញោមពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាតែងតែនិយមតែងតែចូលចិត្តធ្វើ ហើយការដែលធ្វើនឹងឯងគឺមានអវ័យជាហេតុសមរតនីព្រះអង្គគ្រូជាម្ចាស់និងប្រទៀនដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទបានយល់បានជ្រាបមើលលើកូនចៅប្រុសស្រីបានស្ដាប់បានដឹងផងមកមើលសមរតនីនិមន្តអនុមោទនីសូមអនុមោទនីនៅសូមញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ធ្វើនៅសមាធិដើម្បីស្ដាប់នៅពធទេសនា ជាបឋមទូបរៈបង្គំខ្ញុំប្រកាសណាសូមលើកកំបាំងអញ្ជលីក្រាបថ្វាយនមស្ការចំពោះគុណព្រះរតនត្រ័យទាំង3ពោលគឺព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដោយសេចក្តីគោរពជ្រះថ្លានិងមួយលើនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃ ចរាទាំងពីរគណៈនិងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទូទាំងប្រទេស និងចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ដោយសេចក្តីរាប់អានជាពិសេសនមស្ការ ក្រាបថ្វាយបង្គំពុះលោកម្ចាស់ព្រះអង្គគ្រូសុត្រេតជាប្របីតាសង្ឃវត្តថ្មីដងតុង ដែលស្ថិតនៅឃុំរុងរឿងស្រុកពងខេត្ត កំពង់ស្ពឺជាព្រះមន្ត្រីសង្ឃសម្រាប់ស្រុកពងនេះផងដោយសេចក្តីជ្រះថ្លាអំពីខ្ញុំប្រការណាជាពិសេសសូមញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ជាលោកតាលោកយាយញាតិញោមពុទ្ធបរិស័ទប្រុសស្រីអាត្មានេះក៏បានឱកាសការសម្ដែងពធជាមួយព្រះអង្គគ្រូណាសុតរ៉េតនេះអាមានភាសាចាស់មុខនឹងក៏ចាស់ រៀងហ្នឹងក៏រៀងយ៉ាប់ប៉ុន្តែដល់ប៉ះចំលោកអ្នកល្បីឬរឿងភ័យភ័យយ៉ាងម៉េចទេញោមណារនឹកនិយាយសំដែងមិនចង់បានយ៉ាងម៉េចទេ ដូចជាចាញ់ចេស្តា បារមីរិទ្ធីព្រះអង្គតែមិនអីទេប្រសិទ្ធិបារមីគ្រប់ទិសទីមកជួយខ្ញុំកណាផងនៅឱកាសនេះហើយសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់លោកយាយលោកតាចិត្តឆ្ងាយគ្រប់រូបទាំងអស់ ដែលបានអញ្ជើញមកយ៉ាងកកកដើម្បីចូលរួមប្រារព្ធធ្វើពិធីបុណ្យជាបុណ្យតកណានុបទានជាមួយញោមម៉ៃអែមនិងកូនចៅប្រុសស្រី ដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យនេះដល់ញោមបាសកសំញោដែលគាត់បានទទួលមរណភាពគម្រប់ខួប100ថ្ងៃដើម្បីប្រព្រឹត្តធ្វើនៅក្នុងថ្ងៃនេះ យ៉ាងសូមថ្លែងអំណរអគុណសម្រាប់ញាតិញោមទាំងអស់ដែលជាញាតិមិត្តបានចូលរួមក្នុងឱកាសនេះហើយឱកាសនេះខ្ញុំកណាអាត្មាបានចូលរួមសម្ដែងពធទេសនាអញ្ចឹងមុនការសម្ដែងក៏សូមសំណាក់កន្តីអធិស្ឋ័យពីកណាលោកម្ចាស់ព្រះអង្គគ្រូសត្រេតដែលជាបថេរៈបឋមប្រធាន ដឹកនាំសម្ដែងពធក្នុងឱកាសនេះ និងសូមអធិស្ឋានចម្រើនពរដល់ញាតិញោមក្រែងជាអង្គខ្ញុំកណ្ដាអាត្មា សំដែងទៅមានសេចក្តីខ្វះខាតដោយបាត់បាតអការៈចិញ្ចនៈស្រៈបល័យសេចក្តីអត្ថាធិប្បាយ ស្រាយបំភ្លឺត្រង់ចំណុចណាពំសំគបអធិស្រ័យកណាលោកម្ចាស់និងញាតិញោមគ្រប់រូបនោះក៏សណ្ដោប្រពណ័យខណ្ឌដីខន្តីដល់អង្គខ្ញុំប្រកករណាអាត្មាភាពផង អញ្ចឹងក្នុងឱកាសនេះខ្ញុំក៏ដាអាត្មាភាពនឹងថានិមន្តឡើងក្រែខាងក្រោមនឹង បានលេសមួយថាចាំស្ដាប់ព្រះអង្គទុកឱកាសឲ្យព្រះអង្គនឹងសម្ដែងឲ្យបានវែងណាដើម្បីចែកជូននៅធម្មទាន ដល់លោកយាយលោកតានៅភូមិស្វាយទឹកកសីចិត្ត ណានានាគៀកគៀកក្បែរនេះទាំងអស់បានស្ដាប់ជាពិសេសញាតិញោមបានចូលរួមឥឡូវនេះបានចូលរួមតម្ដែងដែរតែមិនបានតម្ដែងវែងអីទេទុកឱកាសឲ្យលោកម្ចាស់ព្រះអង្គគ្រូចុះហើយជាពិសេសបញ្ហាប្រធានបទខាងដើម ដែលលោកបានលើកឡើងជាចំណាប់អារម្មណ៍បានន័យថាលើកឡើងជាបបហេតុខាងដើមជាប់តកតងអំពីកិច្ច នៃការប្រារព្ធធ្វើនៅបុណ្យដែលញាតិញោមកំពុងបានធ្វើក្នុងនេះគឺជាបុណ្យតេកណានុពទានព្រះអង្គគ្រូចោតដណ្ដឹងសួរថាតើមានអ្វីជាហេតុដែលនាំឲ្យយើងបានប្រកបធ្វើនៅបុណ្យក្នុងឱកាសនេះអញ្ចឹងនៅក្នុងហេតុដែលនាំឲ្យកើតបុណ្យនោះគឺមានចំណុច3យ៉ាង ណាបសាទោសង្វេគោតេសុចរតាប៉ុន្តែក្នុងន័យនេះ ខាងដើមនេះ គឺមានគុណសរណៈហេតុណាហេតុដែលរលឹកនឹកឃើញនឹកគុណគឺលោកឪពុកមានឧបាសកសំញោដែលលោកបាក់បែកចែកឋាន ទៅកាន់បរលោកអស់រយៈកាល100ថ្ងៃក្នុងថ្ងៃនេះ ដើម្បីឲ្យគាត់បានត្រេកអរអនុមោទនានៅចំណែកបុណ្យ ដែលញាតញោមកូនចៅប្រុសស្រី គ្រប់រូបបានចំណាយចាត់ចែងនៅ ក្នុងកម្មវិធីនេះ ដើម្បីឲ្យបានដល់គាត់អញ្ចឹងនៅ ក្នុងហេតុដែលនាំមកកើតបុណ្យខាងដើមប្រាសាទតូននឹង ណាគឺសេចក្តីជ្រះថ្លាណាសង្វេគោភាពតក់ស្លុតសัตว์និងសង្ខារតេសុចរិតាដើម្បីសន្សំនៅសេចក្តីល្អទាំងឡាយទាំងពួងនេះ ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនដល់លោកឧបាសកសំញរនឹងឯងសូមអនុមោទនីយ៉ាងកិច្ចដែលខ្ញុំកណាបានលើកឡើងខ្វះខាតយ៉ាងណាសូមកណាលោកម្ចាស់ព្រះអង្គនិមន្តទានជ្រាបកណាសាធុសាធុកណាត្រូវហើយល្អហើយពិរោះនៅក្នុងអត្ថន័យដែលខ្ញុំបកណាបានសាកសួរដើមហេតុដែលនាំឲ្យកូនចៅប្រុសស្រីធ្វើបន់ តក្កណានុប្រទានដែលកើតឡើងនឹងមានហេតុបើយើងរួមតែមួយម៉ាត់ឲ្យខ្លីទៅគឺដឹងគុណប៉ុណ្ណឹងញាតិញោមណាហ្នឹងហើយណាដឹងគុណព្រោះប្រសិនជាញាតិញោមពុតបរិស័ទកូនប្រុសកូនស្រីទាំងអស់អត់មានការដឹងគុណក៏អត់អាចធ្វើបាន ហើយធ្វើបានទៅទៀតនោះវាក៏តតែ មាននៅសេចក្តីជ្រះថ្លាដោយព្រះអង្គគ្រូបានលើកឡើងអញ្ចឹង មាននៅសេចក្តីជ្រះថ្លា បសាទោមនោសញ្ចេតនាចេតនាផ្គងមានគុណមកជាអារម្មណ៍ហ្នឹងហើយនៅក្នុងនោះផងដែរបើយើងពោលទៅតាមអង្គធរការដឹងគុណនេះ បានដល់បញ្ញាបកូនចៅប្រុសស្រីអត់មានបញ្ញាប្រកបវិជា បាស់ទៅនៅក្នុងរឿងគុណនឹងទេมันអាចធ្វើទៅបានទេ ចឹងខ្ញុំកណាស្ដាប់បានយន្តញោមពុទ្ធបរិស័ទនឹងក៏ស្ដាប់បានឥឡូវនេះណាមុនខ្ញុំកណាសំដែងអីយ៉ាងណាយ៉ាងណានោះខ្ញុំកណាក៏មិនតាន់អស់ចិត្តហើយក៏មិនឲ្យគុណចាស់នៅគង់ស្ដាប់ខ្ញុំកណាអីទេខ្ញុំកណាស្ដាប់មុន ណាចាំព្រះអង្គគ្រូនឹងស្ដាប់កណាតាមក្រោយ ណាអញ្ចឹងនៅក្នុងសេចក្តីមួយ ដែលលោកម្ចាស់បាន លើកឡើងបាញ់មិញថាគោលបំណងកូនចៅប្រុសស្រីទាំងអស់ដែលធ្វើហ្នឹងគឺដើម្បីឧទ្ទិសកុសលឲ្យបានដល់លោកឪពុកសំញោដែលលោកបានបបែកចែកឋានទៅធម្មតាធ្វើតក្កិណានុបទានញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលធ្វើប្រកបណាស់មិនមែនធ្វើជូតមនុស្សរស់ទេឲ្យតែឈ្មោះថាតក្កិណានុបទានគឺធ្វើ សម្រាប់មនុស្សស្លាប់ ឲ្យតែលឺថាតកេណានុបទានបនខួប7ថ្ងៃ100មួយឆ្នាំ គឺគេធ្វើដៅចំពោះបុគ្គលដែលស្លាប់ហ្នឹងហើយអញ្ចឹងនៅក្នុងចំណុចដែលលោកម្ចាស់បានលើកឡើងថាគោលបំណងកូនចៅប្រុសស្រីធ្វើដើម្បីឲ្យបានបនដល់ លោកឪពុកសំញនេះតើធ្វើដូចម្ដេចដែលបានដល់ហ្នឹង សំបីតែនៅក្នុងសម័យពុទ្ធកាលក៏មានព្រាមម្នាក់ឈ្មោះថាជានុសោនៃព្រាមបានទូលសួរព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនតើការធ្វើបុណ្យឧទ្ទិសជូនចំពោះបុគ្គលដែលស្លាប់ទៅនឹងតើបានដល់ឬក៏យ៉ាងណាតើបានដល់ពិត ឬក៏មិនពិតទេព្រះអង្គបានដល់នឹងបានដល់ដោយហេតុណាហ្នឹងហើយអញ្ចឹងបាន សេចក្តីដែលព្រាមនេះសួរពពុទ្ធនេះពពុទ្ធក៏ព្រះអង្គឆ្លើយថាមនាលព្រាមនឹងបានដល់ក៏សំតាមឋានៈមិនបានដល់ក៏សំតាមឋានៈអញ្ចឹងខ្ញុំកណាប្រគេព្រះអង្គគ្រូឲ្យជួយបកស្រាយនៅ ក្នុងចំណុចដែលព្រះសម្មាសម្ពុទ្ធឆ្លើយទៅនេះព្រាមថាបានដល់សំគួរតាមឋានៈមិនបានដល់នឹងក៏ទៅតាមឋានៈអញ្ចឹងតើបានដល់ សំតាមឋានៈនឹងដោយមួយដេចហើយមិនបានដល់នឹងសំតាមឋានៈនឹងតែដោយមួយដេចណាសូមព្រះអង្គគ្រូអព្យាស្រ័យហើយនឹងរតនាសម្ដែងទៅតាមការធ្វើកណាសូមអនុមោទនីសាធុញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបអញ្ចឹងក្នុងអត្តន័យដែលបញ្ហាព្រះអង្គលើកឡើងជាប់តកតងពីកិច្ចនៃការឧទ្ទិសកុសលផលបុណ្យ ជូនចំពោះលោកអ្នកចែកឋានដែលមានញោមបាសកសំញក្តីនិងជាញាតិកាទាំង7សន្តាន ដែលលោកចែកឋានទៅអស់រយៈកាលយូរក្តីថ្មីក្តី នៅក្នុងពុទ្ធសាសនាដែលយើងកបបីសិក្សាស្វែងយល់ពីព្រោះថា យើង គឺជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់គ្នាហើយកិច្ចនៃការប្ររព្ធ របស់ញាតិញោមគ្រប់រូបហ្នឹងក៏គួរកប់បីនឹងការគោរពទៅតាមបែបផែនរូបមន្តទ្រឹស្ដីព្រះពុទ្ធសាសនាផងដែរកិច្ចក្នុងការឧទ្ទិសតាមបំពេញដែលលោកឲ្យឈ្មោះថាបុណ្យតកណានុពទាន ជាហេតុមួយដែលញាតិញោមមានអារម្មណ៍ផ្ដោត មានការរលឹកនឹកឃើញនឹកគុណគឺសេចក្តីល្អរបស់លោកឪពុក និងអ្នកបដាយរបស់យើងគ្រប់រូបដែលគាត់បានប្រឹងប្រែងខិតខំពុះពៀឧបសគ្គណាដើម្បីបានជាប្រយោជន៍ទាំងឡាយទាំងពួងចែកចម្លែកដល់កូនចៅប្រុសស្រីក្នុងន័យនេះបើយើងសិក្សាវិចារណាសម្រាប់អ្វីដែលយើងនៅរស់ណាដូចម្ដាយដូចញាតដូចបងប្អូនណាមួយនៅរស់គឺយើងឲ្យទៅ ឲ្យរបស់ណា គឺឃើញរបស់នឹងប្រើប្រាស់ជាបច្ច័យ4ចៃវរៈសម្លៀកបំពាក់សម្ពុតអាវសាវស្បៃបណ្ឌបាតណាមានបាយទឹកនំចំណីការញ៉ាំងជីវតិនត្រីឲ្យប្រព្រឹត្តទៅមានកម្លាំងមាំមួនសុខភាពល្អទីសេនាសនៈផ្ទះសំបែងតុកទូសឡុងកៅអី ដែលជូនបដាយជូនពុកយើងយើងមើលឃើញបានដល់អស់ ថ្នាំសង្កូវសម្រាប់ព្យាបាលការពីរោគកុំឲ្យមានអាពាតឬក៏ការពីរោគគាព្យាធិនានាក៏គាត់បានស្រាក់ណាបានជាសះស្បើយឬក៏កំពុងនឹងការព្យាបាលដឹងអំពីសុខទុក្ខផ្លូវសុខភាពផ្សេងផ្សេងទៅពួងអញ្ចឹងបានន័យថាអាការរស់នៅនេះគឺយើងមើលឃើញ ហើយ អ្នកដែលប្រើប្រាស់នោះក៏អាចបានដឹងដែរនេះសម្រាប់បញ្ជាក់ថាអ្នករស់នៅ យើងឃើញដល់អស់គ្នាហើយ ដោយម៉ាំងសាំងចាក់ខោកសាច់ភ្នែកទាំងគូទាំងសងបងប្អូនទាំងអស់នឹងឃើញដូចគ្នាទាំងអស់ប៉ុន្តែសម្រាប់បុគ្គលអ្នកចែកឋានទៅនេះដំណើរនៃជីវិតបដិសន្ធិវិញ្ញាណថ្មីរបស់គាត់មិនដឹងថាយោងយកក៏កំណើតកើតទៅកន្លែងណា ចាតមហាតាបតੰយាមាទុសិតានមាបរណមិតសវតីយាបព្រមមាព្រមបលោកា មហា ព្រមាបរតសភាអបបានសភាគុសុកកកណហកាឬក៏ទៅជានិរិយេអដ្ឋនិរិយេសញ្ជីវេសុកាលសិតេសុសង្ឃាទេសុរោរវេសុណាមិនដឹងទេមិនដឹងថាបានទៅកើតជាបេតវត្ថុទៅជាពពួកប្រែតមិនដឹងថាទៅកើតជាជាណកៈនរោក្តៅកហល់កហាយ មិនដឹងថាទៅកើតជាពួកអសូរកាយ មានអាយុវែងយ៉ាងណាយ៉ាងណា គឺយើងអត់ដឹង សំបីតែមិនមិនដឹងថាគាត់ ទៅបានកើត កំណើតជាមនុស្សក៏អត់ដឹង បានកំណើតកើតទៅជាពពួកទេវតាក៏យើងអត់ដឹងដែរពីព្រោះយើង គឺសត្វសង្ឃតែជាពធជនมันអាចសម្រេចទៅដោយពពេនិវាសានុសតិវិជាវិជាដែលដឹងអំពីអតីតជាតិដែលខ្លួនឯងធ្លាប់កើតយ៉ាងណាយ៉ាងណា ចតោបបាតញ្ញវិជា មិនដឹងថាកំណើតទី2ដែលអស់ពីជីវិតរបស់ខ្លួនរៀងខ្លួននេះស្លាប់ពីមនុស្សគ្រប់គ្នានឹងទៅកើតកំណើតអ្វីតទៅទៀតគឺអត់ដឹងទេពីព្រោះយើងមិនបានសម្រេចនៅវិជាទាំងអស់នោះអញ្ចឹងបានន័យថាអ្វីដែលយើងត្រូវគួរកប់បីដឹងដឹងទៅដោយការសិក្សារៀនសូត្រយកកម្មផល ជាអធិបតី បានន័យថាយកកម្មផលបើត្រេះរិះមកពិចារណាសិក្សាស្វែងយល់កម្មទាយាតោកម្មយោនិកម្មពន្ធុកម្មបដិសរណាយ៉ាងកម្មង្ករិសាមិកម្មនឹងរមែងចាត់ចែងយើងឲ្យថោកទាបឲ្យថ្លៃថ្លា ទៅតាមអ្វីដែលយើងបានធ្វើហើយ នៅមានជីវិតនឹងឯងអញ្ចឹងបានន័យថាកាលណាដែលយើងមានកុសលល្អរមែងចាត់ចែងឲ្យកំណើតយើងនឹងបានទៅកើតកលៃល្អទៅតើអាពេលណាដែលយើងធ្វើនៅកម្មមិនល្អ ចាត់ចែងឲ្យយើងនឹងទៅកើតកំណើត ណាមិនល្អមិនប្រសើរអញ្ចឹងទៅ ដូច្នេះបានន័យថាក្នុងតេកណានុបទាននេះព្រះអង្គចង់សួរថាតើកិច្ចនៃការឧទ្ទិសនេះ តើបានដល់បានដល់ដោយប្រការណា មិនបានដល់ដោយប្រការណាដោយបល័យលោកសំដែងថាឋានังថោអឋានังថោឋានដែលគួរដល់ឋានដែលមិនគួរដល់សម្រាប់លោកអ្នកចែកឋានទៅនេះ ហើយតេកណានុបទាននេះ លោកឲ្យយើងជាឧបាសកឧបាសិកា ដែលជាអ្នកជ្រះថ្លាជឿជាក់ក្នុងព្រះរតនត្រ័យក្នុងព្រះពុទ្ធសាសនានេះ លោកឲ្យយើងប្រារព្ធ ដោយហេតុត្រឹមតែ3ទេញាតិញោមណាកិច្ចដែលយើងត្រូវប្ររពត្រូវធ្វើ ក្នុងឱកាសនេះ ឬក៏ឱកាសណាមួយសម្រាប់នៃតក្កណានុបទានហើយយ៉ាងនៃទាំង3នោះលោកសម្ដែងថា ទី1គឺយើងគប្បីឲ្យទានចំពោះលោកអ្នកមានសិលអាត្មាលើកជាសម្រាយចោះណាឲ្យទៀនដល់លោកអ្នកមានសិលក្នុងឱកាស ដែលគួរក៏បីឲ្យទៀនដល់លោក អ្នកមានសិលនឹង ទាល់តែយើងនឹងត្រូវមានការចម្រើនឲ្យស្អាតផងដែរបានន័យថាណាអ្នកទទួលបដិសន្ធណាបដិគិអកៈអ្នកទទួលហ្នឹងក៏មានសិលហើយអ្នកឲ្យនៅទៀតហ្នឹងក៏គប្បីមានសិលក្នុងគណៈនេះអញ្ចឹងបានន័យថាគូគប្បីចម្រើនដោយសេចក្តីល្អទាំងសង មានន័យថាអ្នកទទួលក៏គួរមានសេចក្តីល្អញាតិញោមក៏មានសេចក្តីល្អអញ្ចឹងបានញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ហ្នឹងមានកិច្ចនមស្ការសមាទានសិលស្ដាប់ពធណាស្ដាប់ប្រសង់ចម្រើនព្រះបរិត្តហ្នឹងដើម្បីអចិន្នកិច្ចសន្សំនៅសេចក្តីល្អរឿយរឿយក្នុងគណៈការប្រព្រឹត្តណាការបំពេញធ្វើនៅប៉ុននេះ ដូច្នេះក្នុងចំណាប់ អារម្មណ៍ទី1គឺមានន័យថាញាតិញោមពុទ្ធបរិស័ទទាំងអស់ហ្នឹងគួរកប់បីផ្ញើទានតាមរយៈលោកអ្នកមានសិលពីព្រោះអីញាតិញោមលោកអ្នកមានសិលនេះមានភេទដ៏អង្អាច មានភេទដ៏វិសេសមានភេទដ៏បរិសុទ្ធណាមានភេទដ៏ក្លៀវក្លា មានន័យថាវិសេសហ្នឹងវិសេសអស់ជាងពពួកទេវតាពពួកមាព្រំផ្សេងផ្សេងទាំងពួង កាលណាដែលបុគ្គលមានសិលល្អបរិសុទ្ធពពួកទេវតាក្តី តែត្រេកអរអនុមោទនីមិនហ៊ាននៅនៅលើអីទេដោយព្រះខៃណាស្របឬក៏ប្រសង់អីលោកអ្នកមានសិលបរិសុទ្ធទេវតាក្នុងភូមិទេវតាកាសទេវតារុក្ខទេវតារាមទេវតាអីនេះគឺថាមិនហ៊ាននៅពីលើទេបើសិនជាលោកមានសិលល្អបរិសុទ្ធណា វិសេសណាញាតិញោមវិសេសអស់លើសអំពីព្រះរាជាអស់ពពួកទេវតា ទៅទៀតអញ្ចឹងបានន័យថាពិសេសអញ្ចឹងហើយមានភេទដ៏បរិសុទ្ធនេះគឺអាចញ៉ាំងនៅតេកណានុបទាននៅទានរបស់ញាតិញោមនឹងឲ្យមានផលណាមានផលដែលញាតិញោមខំចំណាយនឹងឲ្យមានផលល្អពិសេសពិសាល ដើម្បីចូលទៅសម្រេចដល់បុគ្គលអ្នកចែកឋានទៅនេះអញ្ចឹងបានន័យតែញាតិញោមពុទ្ធបរិស័ទអ្នកមានសិលនឹងមានឧបាសកមានឧបាសិកាមានព្រះ សង្ឃជាដើមអញ្ចឹងទៅអញ្ចឹងបានន័យតែលោកអ្នកមានសិលទាំងអស់ហ្នឹងសំបីតែញាតញោមឲ្យជីវកណាឲ្យសម្ពត់អាវសាវស្បៃមួយក៏ញាតញោមអាចឧទ្ទិសឲ្យបានញាតញោមជូនបាយទឹកក៏អាចឧទ្ទិសឲ្យទៅបានអញ្ចឹងបានន័យតែឲ្យតែលោកមានសិលល្អអញ្ចឹងបានន័យតែចេតនារបស់ញាតញោមណាត្រូវមានសេចក្តីជ្រះថ្លារីករាយក្នុងកិច្ចបំពេញនឹងដែរទី2កិច្ចនៃការឧទ្ទិសកុសល មានន័យថាយើងចំណាយច្រើនយ៉ាងណាកម្មវិធីនិងសម្បូរបែបបែបយ៉ាងណាក៏ដោយប៉ុន្តែពេលដែលយើងធ្វើយើងមិនបានឧទ្ទិសកុសលផលបុណ្យឲ្យគាត់ហើយយ៉ាងបានន័យថាมันអាចចូលសម្រេចដល់បុគ្គលអ្នកចែកឋាននឹងបានទេទាល់តែញាតញោមត្រូវឧទ្ទិសកុសលផលបុណ្យឲ្យយ៉ាង នៃខ្លីគឺមានន័យថាកុំភ្លេចឧទ្ទិសឲ្យគាត់បើយើងធ្វើច្រើនប៉ុន្តែយើងមិនបានឧទ្ទិសឬអត់សម្រេចដល់ទេអញ្ចឹងតតែញាតញោមកូនចៅណាគ្រប់រូបទាំងអស់ ណាដែលជាកូនក្មួយកូនចៅញាតិមិត្តទាំងអស់ហ្នឹងត្រូវឧទ្ទិសដល់គាត់មានសាធារណៈឧទ្ទិសមានអាសាធារណៈឧទ្ទិសហើយក្នុងនេះគឺណាអសាធារណៈឧទ្ទិសយើងធ្វើឧទ្ទិសចំពោះដល់លោកអបាសកសឹមញកូនចៅប្រុសស្រីគ្រប់រូបតែថ្ងៃនេះបដាយបងប្អូនញាតិមិត្តទាំងអស់កំពុងធ្វើបុណ្យដើម្បីឧទ្ទិសកុសលផលបុណ្យនេះរលឹកគុណ ដល់លោកឪពុកសូមឲ្យលោកឪពុកនឹងមកត្រេកអរអនុមោទនានៅប៉ុនដែលខ្ញុំជាភរិយាខ្ញុំជាកូនចៅប្រុសស្រី គ្រប់រូបកំពុងធ្វើនេះត្រូវការឧទ្ទិសអញ្ចឹងបើយើងមិនបានឧទ្ទិសទេញាតិញោមពុទ្ធបរិស័ទគឺអត់សម្រេចបានទេអញ្ចឹងនៃទី2រួចនៃទី3ពេលណាដែលញាតិញោមបានឧទ្ទិសហើយគាត់នឹងមកត្រេកអរអនុមោទនា ឧទាហរណ៍ថាគាត់បានទៅកើតជាបរតតោនិជាបកិនកៈប្រែតណាមួយ បានទៅកើតកំណើតទីទុកទីលំបាកសោយសោកដោយអកុសលវិបាកអីចឹងទៅអីចឹងបានន័យថាមានអីជាទីពឹងទីរលឹកបានន័យថាមានបុណ្យកុសលដែលញាតិយោមកំពុងធ្វើក្នុងឱកាសនេះដើម្បីជួយជ្រងគាត់ដើម្បីជួយហាវគាត់ទាញគាត់រំលឹកនៅសេចក្តីល្អឲ្យគាត់ ឲ្យមានស្មារតីអីចឹងទៅបុណ្យកុសលនឹងអាចឧទ្ទិសកុសលផលបុណ្យគាត់ មានកុសលហ្នឹងនឹកឃើញចឹងទៅអូថ្ងៃនេះ មានភរិយា មានកូនចៅមានក្រុមញាតិតាយាយកំពុងឧទ្ទិសឲ្យហើយឋានៈជាបរតតតោហ្នឹងបានន័យថាជាប្រែតមួយសម្រាប់ទទួលនៅផលដែលគេឧទ្ទិសឲ្យអានេះបើសិនជាគាត់ស្លាប់ទៅភ្លៀងផ្លាត់ជីវន្តចិត្តចុងក្រោយជាប់ចម្ពាក់ទៅដោយទ្រពជាប់ចម្ពាក់ទៅដោយកូនប្រពន្ធជាប់ទៅ ជំពាក់ទៅដោយអារម្មណ៍អកុសលវិបាកណាមួយគាត់ធ្លាក់ទៅទីនោះអញ្ចឹងបានន័យថាអាចរួចចាក់ទីទុកបាន ដោយអំណាចនៃអានិសង្ឃដែលញាតិញោមកំពុងធ្វើហ្នឹងហើយយ៉ាងបានញាតិញោមពុទ្ធបរិស័ទបើសិនជាគាត់បានទៅកើតកន្លែងនោះហើយយើងឧទ្ទិសឲ្យប្រកាសនឹងបានទទួលដល់ឡាហើយយ៉ាងនៅក្នុងឋានអង្គថោឋានដែលគួរដល់ហ្នឹងគឺឋានហ្នឹងដែលត្រូវទទួលបាននោះ ណាឋានពពួកប្រែតអាត្មាលើកឡើង ហើយកិច្ចដែលយើងត្រូវធ្វើនឹងដោយប្រការយ៉ាង3យ៉ាង ទី1ឲ្យទានដល់អ្នកមានសិលទី2ឧទ្ទិសកុសល ផលបុណ្យឲ្យគាត់ទី3ឧទ្ទិសឲ្យគាត់ហើយគាត់ចេះត្រេកអរអនុមោទនីហើយអថានੰថោឋានដែលមិនគួរដល់មានច្រើនណែកញាតិញោមមានច្រើនណាស់ ឋានមនុស្សនេះយាយតាពុទ្ធបរិស័ទហ្នឹងគេឧទ្ទិសកុសលផលបុណ្យឲ្យហ្នឹងអត់រីករាយទេតើសូមឧទ្ទិសឲ្យយាយនេះឲ្យយាយនោះអេបើតឯងស្លាប់ណែភ័យវិញញាតិញោមព្រួយខ្លាចទៅវិញឯងតែយ៉ាងបានន័យតែញាតិញោមមានអាហាររបស់ញាតិញោមមានបុណ្យរបស់ញាតិញោមអាហាររបស់ញាតិញោមមានអីមាននៅណាបណ្ឌបាតមាននៅបច្ច័យទាំងឡាយ4ហ្នឹងហើយដែលជាអាហារជាទីអាស្រ័យរបស់ជីវិតសត្វមនុស្សនោះ ណាដើម្បីឲ្យរស់នៅតាំងនៅបាននៅលើផែនដីនេះអញ្ចឹងវាមានអាហារហើយវាអត់ត្រូវការនៃអាហារនៃតេកតាទានដែលយើងត្រូវឧទ្ទិសឲ្យតទៅទៀតទេអូបើទៅពពួកទេវតាទៅគេឋានសួគ៌ទេវលោកទៅគេមានបុណ្យមានកសលច្រើន ទៅ ប្រព្រំទៅ ទៅ អរូបប្រព្រំទៅសម្រេចដោយឈានដោះណាវាមានអាហារផ្លូវឈានដោះ ការអប់រំការធ្វើសមាធិអីផ្សេងផ្សេងអញ្ចឹងទៅ អញ្ចឹងគឺការឧទ្ទិសទៅវាអត់បានដល់ដែរដូច្នេះបានន័យថាការមិនបានដល់វាមានច្រើន អដូចជាពពួកតិរិឆានអីចឹងទៅញាតញោមមើលគោមើលសត្វសណក់មើលសត្វសុនខៈអីផ្សេងផ្សេងជ្រូកមន់ទាអីទាំងអស់នេះក៏វាមានអាហារបែបផែនប៉ុនវាដែរវាអត់ត្រូវការដែលយើងឧទ្ទិសទេវាមានតែចំណី មានស្មៅមានអាហារផ្សេងផ្សេងទៅវាច្រើន ចម្រោះទៅ ដើម្បីទទួលទានអញ្ចឹងគឺឋានដែលមិនគួរដល់ច្រើនបើយើង និយាយអំពីឋានទីទុកទីលំបាកវិញ បើទៅកើតទីលំបាកវិញ ទៅជានរកទៅវាមានអីថាមានភ្លើងជាអាហារញោមហើយលំបាកវេទនាយ៉ាយ៉ាប់ក្រៃលែងណាអត់ទៅពពួកប្រែតមានអីជាអាហារមានសេចក្តីស្រីក្លៀនជាអាហារមានកម្មជាអាហារ យ៉ាងមិនងាយរួចចាក់ទុកបានទេបាទអកុសលវិបាកនឹងច្រើនជំរុញឲ្យធ្លាក់ទៅទី ណាទុកជ្រៅអីចឹងទៅអាហារបនកុសលយើងល្មមល្មមមិនអាចឧទ្ទិសបានដល់ទេយ៉ាងការអាថានង្ខោការឧទ្ទិសឲ្យដល់ពពុះបកុលទាំងអស់នោះមិនងាយបានដល់ទេ មានន័យថាអត់ដល់តែម្ដងដូច្នេះហើយ បានញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្រប់រូបមានញោមស្រីព្រមទាំងបងប្អូនទាំងអស់នេះខំធ្វើនឹង ត្រូវធ្វើឲ្យត្រឹមត្រូវទៅតាមរូបមន្តព្រះពុទ្ធសាសនា គឺអង្គនៃតេកណានុបទានទាំង3នឹងឯងសូមអនុមោទនីកិច្ចការលើកឡើងមានប្របានប៉ុណ្ណេះសូមលោកម្ចាស់ព្រះមហាថេរនិមន្តទានជ្រាបសាធុសាធុព្រះអង្គព្រះអនុថែហ្នឹងហើយខ្ញុំកណាក៏បានចម្លើយយ៉ាងពិរោះ បោះក្បាយស្រាយនៅខ្លឹមសារអត្តន័យល្អញាតិញោមពុទ្ធបរិស័ទនឹងក៏បានយល់បានដឹងជាពិសេសកូនចៅប្រុសស្រីធានាធិបតីក៏បីធ្វើទៅតាមរូបមន្តដែលលោកម្ចាស់ព្រះអនុថែលោកបានលើកឡើងអំបញ្ញមិញហ្នឹងញាតិញោមក៏បីប្រតិបត្តិ ធ្វើក្នុងកិច្ចបំពេញកុសលឧទ្ទិសជូនចំពោះលោកឪពុកសំញរនឹងនៅតាមរូបមន្តនឹងតែរូបមន្តដែលលើកឡើងមកនេះ គឺសម្រាប់ឋានដែលគួរដល់បើសិនណាបើបបការីជនពលកលោកអ្នកមានគុណរបស់យើងញាតិរបស់យើងគាត់ទៅ កើតក្នុងឋានដែលប្រកបនឹងទទួលនោះគឺបរតតោបជីវកបុគ្គលដែលលោកអាស្រ័យនៅផលនៃតក្កិណានុបទានដែលញាតឧទ្ទិសជូនទៅឲ្យហ្នឹងគឺឋានដែលគួរដល់នោះតែបើឋានមិនគួរដល់ដោយលោកម្ចាស់ព្រះអង្គគ្រូលើកឡើងបាញ់មិញអញ្ចឹងគឺ កើតនៅក្នុងឋានដាច់ដលែកអំពី ប្រតតោបជីវកឋាននោះចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាខ្ញុំកណាបានស្ដាប់កលែងនេះហើយក៏នឹកឃើញទៅដល់ពគាថាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយញាតិញោមពុទ្ធបរិស័ទក៏ធ្លាប់លើបកណាប្រសង់គ្រប់ព្រះអង្គលោកសោត ណាយតិហេណេកតោឋានេកាយទុច្ចរតេនវា បើញាតណាមួយទៅកើតក្នុងទីដ៏ថោកទាបព្រោះកាយទុច្ចរិតក្តីវចីទុច្ចរិតក្តី មនោទុច្ចរិតក្តី មានន័យថាបើបុគ្គលកាលពីនៅរស់ធ្លាប់ធ្វើអាក្រក់ដោយកាយអាក្រក់ដោយវាចាអាក្រក់ដោយចិត្តហើយបានទៅកើតក្នុងទីដ៏ថោកទាបប្រកាយ អាក្រក់វិចារអាក្រក់និងចិត្តអាក្រក់នឹងហ្នឹងហើយយតិទេវបុរេរមេនោះគឺប្រសិនបើទៅកើតក្នុង ទេវបុរីក្តីណា ដែលល្អប្រងព្រាយមាន ស្ថានគួរជាទីរីករាយស្រាប់ ដោយអំណាចនៃកុសលកម្មយ៉ាងណាយ៉ាងណានោះចឹងបុណ្យកុសលដែលកូនចៅធ្វើនេះ ថាគាត់ទៅកើតទីណាកន្លែងណាទេទឹកចិត្តរបស់កូនចៅ នឹងឯងគឺផ្គងដើម្បីឧទ្ទិសជូនចំពោះលោកអ្នកដ៏មានគុណហើយលោកសោតនឹងគឺដើម្បីឲ្យកូនចៅទាំងអស់នឹងស្ដាប់តែយើងឮសូរតែយតិហេនេកតោឋានេកាយតុចរតេនវិអ៊ីមីណាបញ្ញតេចេនតមហាឋានាបមញ្ចតោយតិទេវពុរេរមេយើងឮតែអញ្ចឹងតែមិនដឹងន័យថាម៉េចតែដល់ពេល ក្នុងនៃសេចក្តីហ្នឹងមានន័យថាប្រសងស្វាធ្យាយដើម្បីទូមានប្រាប់យើង ថាយតិហេណេកតោថាណេកាយតុចរតេនវាបើញាតណាមួយទៅកើតក្នុងទីដថោកទៀបព្រោះកាយតុចរិតក្តីវច័យទុចរិតក្តី មនោទុចរិតក្តីអ៊ីមីណាបញ្ញតេជេនណតមហាឋានាបមញ្ញតោក៏សូមឲ្យរួចរំដោះចាក់ទីដថោកទៀបនោះដោយដេជះគឺប៉ុននេះ មានន័យថាប្រសិនបើគាត់ប្រព្រឹត្តអំពើអាក្រក់ណាមួយហើយបានញ៉ាំងនៅ វិបាកកបដិសន្ធិឲ្យកើតនៅក្នុងទីពំសំរុំយ៉ាងណានោះឲ្យរួចរំដោះចាកទេដល់ថោកទៀបដោយទេជះគឺបុននេះហ្នឹងហើយយតិទេវបុរេរមេវិមាននេរតនសោពិទេឬបើទៅកើតក្នុងទេវបុរីជាវិមានគូរិចរាយដែលជាស្ថានមានលំអដោយរតនៈផ្សេងផ្សេងស្រាប់ហើយ អ៊ីមីណាបញ្ញតេចេណភ័យយោភ័យយោប្រវត្តតេមានថាសូមឲ្យចម្រើនដោយបុណ្យរត់តែចម្រើនរត់តែប្រសើរឡើងប្រសិនបើគាត់បានកើតក្នុងទីដ៏រីករាយហើយនោះអញ្ចឹងកូនចៅប្រុសស្រីត្រូវមានសន្តាននៃចិត្តល្អហ្នឹងតែបើផ្លេចឧទ្ទិសគឺអត់តាអញ្ចឹងចំណុចទាំងអស់ហ្នឹងលោកម្ចាស់បានលើកឡើងមកពីរោះហើយក៏ កូនចៅបានជ្រាបញញោមពុតបរិស័ទនឹងក៏បានជ្រាបទាំងអស់គ្នាតែគ្រាន់តែថាចំណុចដែលលោកម្ចាស់លើកឡើងថាឋានដែលគួរដល់គឺមានតែបរតតោបជីវកៈប្រែតនេះទេដែល ជាកំណើតមួយ រងចាំទទួលត្រេកអរអនុមោទនីប៉ុនពីញាតដែលបានធ្វើជូនទៅឲ្យនោះ ប្រសិនណាបើទៅកើតទីដតីក្រៅអំពីកំណើតនោះគឺអត់បានទេ ទៅកើតក្នុងនរកមហាអវិជ័យនរកលោកកំពីនរកឬក៏កំណើដតីដតីផុតពីនរកឡើងទៅដល់ព្រំឡើងទៅដល់ទេវតាឬក៏មកកំណើមនុស្សសត្វទេរិឆានអានឹងជាឋានដែលមិនគួរទទួលបានទេដោយទេវតាបើអិនប្រព្រំអីគឺគេមានបុណ្យរបស់គេសម្រាប់សោយនៅអំណាចនៃ សម្បត្តិនៃបុណ្យរបស់គេមនុស្សមានបច្ច័យទាំងឡាយ4សម្រាប់ប្រើប្រាស់អាស្រ័យក្នុងការរស់ចឹងបាន ព្រះមានប្រភិយព្រះអង្គទ្រង់ប្រកាសសម្ដែង ថាអត្តាហេអត្តណោនេថោនោះគឺត្រូវតែខ្លួនពឹងលើខ្លួនឯងហ្នឹងហើយពឹងលើខ្លួនឯងប្រសិនបើកូនចៅប្រុសស្រីគេរលឹកគេដឹងគុណគេធ្វើអីទៅពិតមែនដោយចេតនាជាកតបកិច្ចរបស់កូនគេធ្វើហើយក៏ប៉ុន្តែ ប្រសិនបើយើងនឹង ញ៉ាំងវិបកបដិសន្ធិកើតនៅទីដតីក្រៅអំពីកំណើតដែលលោកម្ចាស់លើកឡើងមិញមិញនេះកូនចៅធ្វើក៏មិនអាចទទួលបាន តាំងចិត្តជ្រះថ្លាដើម្បីប្រាថ្នាបុណ្យឲ្យសម្រេចដល់លោកអ្នកដ៏មានគុណនោះក៏ប៉ុន្តែកំណើតគាត់មិនមែនជាកំណើតដែលត្រូវទទួលបានទេ អានឹងក៏អត់បានដែរចឹងហើយបានខ្ញុំកណាស្ដាប់ខាងចុងបាញ់មិញលោកម្ចាស់លើកឡើងថាអ្វីអ្វីទាំងអស់ហ្នឹងវាអាស្រ័យទៅលើកម្ម ពពុទ្ធព្រះអង្គសម្ដែងដែរថា អ្វីអ្វីទាំងអស់វាអាស្រ័យទៅលើកម្មប្រព្រឹត្តតាមអំណាចនៃកម្មដែលសត្វលោកបាន ប្រតិបត្តិបានធ្វើហើយ បន្តអំពីស្លាប់ទៅហ្នឹងគឺសត្វលោកទៅ តាមអំណាចនៃទង្វើអំពើដែលខ្លួនធ្វើការពីនៅរស់នោះធ្វើល្អបានផលល្អធ្វើអាក្រក់បានអាក្រក់ធ្វើល្អទៅកើតកលែងល្អធ្វើអាក្រក់ទៅកើតកលែងដែលទីຕົកទីលំបាអីអញ្ចឹង ចឹងបានកន្លែងនេះកូនចៅប្រុសស្រីទៅអស់ក៏បីសិក្សាក៏បីយល់ដឹងអំពីកម្មកម្មនៅក្នុងទីនេះមិនមែនជាកម្មកងកម្មរតេះឬក៏កម្មអីដតីទេគឺកម្មនៅក្នុងទីនេះសំដៅទៅលើទង្វើអំពើការងារដែលយើងបានធ្វើនឹងដែលយើងបាន ប្រព្រឹត្តហើយនោះគឺវាសន្សំជាផ្លែជាផ្កាពុជធា ទៅតាមកម្រិតនៃការសន្សំនិងការធ្វើរបស់យើងនឹង ចឹងបាននៅក្នុងចំណុចនៃតក្កិណានុបទាននេះក៏ព្រះពុទ្ធព្រះអង្គលើកឡើងផងដែរថាតលតែកូនចៅប្រុសស្រីជឿទៅលើកម្មនឹងទៀតនឹងជឿទៅលើកម្មនឹងផងជឿទៅលើបរៈលោកនឹងផងកម្មសត្យហត្វាទាតបទាតេតខេណានោះជឿថាកម្មដែលធ្វើឲ្យសត្វលោកធ្វើឲ្យធ្វើអាក្រក់បានអាក្រក់ធ្វើល្អបានល្អអញ្ចឹងបណៈបរលោកកាស្មឹងឬក៏ថាកូនចៅប្រុសស្រីជឿទៅលើបរៈលោក ណាជឿថាលោកខាងមុខនឹងមានកំណើតដែលរងទុកលោកលំបាកនឹងមានកំណើតដែលប្រព្រឹត្តល្អហើយទៅកើតនឹងជាទេវតាមនុស្សអីហ្នឹងរមែងមានការលះបង់ឲ្យទៅជាទានហ្នឹងរមែងបានផលការមិនឲ្យទានហ្នឹងឯងក៏រមែងនឹងមិនបានផលមិនចម្រើនដោយទ្របដោយសម្បត្តិអីយ៉ាងណាកូនចៅប្រុសស្រីទាំងអស់ម៉ាក់ញ៉ាំងបញ្ញាញ៉ាំងនៅការយល់ដឹងឲ្យច្បាស់ទៅអាចធ្វើទៅបាន បើកាលណាមិនអាច និងមានជំនឿជឿជាក់ក្នុងការលះបង់ទេអញ្ចឹងការសពេចសពិលអត់ស្អាតនឹងអញ្ចឹងផលក៏អត់ស្អាតតាមនឹងដែរអញ្ចឹងកូនចៅប្រុសស្រីទាំងអស់នឹងឯងគឺត្រូវតែបង្អោនទៅកន្លែងនឹងឯងនឹងអញ្ចឹងខ្ញុំកណាបន្ថែមនៅក្នុងសេចក្តីនៃតកេណានុបទានហ្នឹងដើម្បីឲ្យកូនចៅប្រុសស្រីបានជ្រាបហើយញាតិញោមពុទ្ធបរិស័ទនឹងឯងបានយល់ឥឡូវនេះ យើងលើកប៉ុណ្ណឹងបានហើយអំពីតក្កិណានុបទានតែនៅក្នុងសេចក្តីនៃពធនេះអាត្មាចង់ចូលរួមបន្តិចដើម្បីជាដែលជាធម្មរិច្ចរាយដល់ញាតិញោមពុទ្ធបរិស័ទអ្នកស្ដាប់នេះឲ្យរឹងរិតតែជ្រះថ្លាឲ្យរឹងរិតតែកើតបញ្ញាក្នុងការសន្សំបុណ្យក្នុងការសន្សំកុសលហើយញាតិញោមពុទ្ធបរិស័ទដែលមានជីវិតជាប្រកដីនឹងឯងក៏យើងកុំរំពឹងណាទៅលើប៉ុនទៅលើកូនចៅគេធ្វើ ទៅទៅឲ្យហើយផ្លិចកាលដែលនៅរស់នឹងយើងអត់បានធ្វើ យើងអត់បានសន្សំហ្នឹងក៏មិនប្រព្រឹត្តទៅជារឿងល្អសម្រាប់ដំណើរជីវិតរបស់យើងទៅទេនឹងអញ្ចឹង កូនចៅប្រុសស្រី ខ្លះក៏យើងអាចពឹងបានទៅ កូនចៅប្រុសស្រីខ្លះក៏យើងមិនអាចពឹងបានទេដោយសម័យបច្ចុប្បន្ននេះផងដែរកូនចៅខ្លះគេសប្បាយរីករាយភ្លើតភ្លើនទៅនឹងរឿងបច្ចុប្បន្នគេភ្លើតភ្លើនទៅរឿងសបាយរីករាយអីក៏មិនទៅបានប្រកាសប្រជារឿងធម៌រឿងអា ការ ប្រតិបត្តិកើតជាបនកើតជាកុសល ជំនឿជឿទៅលើបរៈលោកខាងមុខអីយ៉ាងណាយ៉ាងណា គឺអត់សូវមានជំនឿទេហើយអ្វីដែលបានធ្វើក៏គ្រាន់តែជាកិច្ចជាទំនៀមទម្លាប់ប្រពៃណីដូនតាដែលធ្លាប់ធ្វើគ្រាន់ធ្វើតតគ្នា តែប្រការណាបើយើងពឹងលើកូនពឹងលើអ្នកដតីហើយផ្លិចសន្សាសន្សំប្រតិបត្តិខ្លួនឯងអានឹងវាជាទោសកំហុសដែលយើងនៅឯងនៅមានពេលនៅមានឱកាសក្នុងការធ្វើតែយើងមិនប្រងធ្វើវាជាទោសកំហុសខ្លួនឯងណាញាតិញោមណាញោមអើយ អានឹងវាជាទោសកំហុសរបស់យើងក្នុងមួយជីវិតដែលយើងបានរស់នៅ ជាភពជាសំណាងគួរប្រតិបត្តិធ្វើខ្លួនឲ្យមានសិលចេះឲ្យទានចម្រើន ប្រតិបត្តិចម្រើនមេត្តាភាវនាអីយើងអត់បានធ្វើអានេះវាជាកំហុសរបស់យើងនឹង